បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានដំណឹងល្អមួយអឺស្អែកថ្ងៃនេះថ្ងៃទី14អឺថ្ងៃថ្ងៃទី14ស្អែកព្រឹកថ្ងៃទី15យើងនឹងចេញដំណើរទៅកំពតគឺជាដំណើរកំសាន្តប្រចាំប្រចាំឆ្នាំរបស់ក្រុមហ៊ុន IAG យយើងមកដល់ Victory ហើយយើងរៀបចំនឹងឡើងឡាននៅមុខ Victory អឺដើរមកពីអ្នក Brother ខេឥឡូវដល់ឡានហើយយើងរៀបចំជាមួយប៉ាណូដើម្បីចងជាមួយឡាន ហើយយើងនឹងរៀបចំចេញ ដំណើរទៅ អឺខ្ញុំឈ្មោះសុបាច់ហើយខ្ញុំគឺជាប្រធានផ្នែក4ហើយយើងខ្ញុំអរគុណសម្រាប់ថ្នាក់ដឹកនាំអាវិជាទាំងអស់គ្នាដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះថ្ងៃនេះដោយសារបាល់បាល់ ធ្វើជ្រះខ្ញុំសង្ឃឹមថាបងប្អូនដែលគាត់អត់ទាន់លក់បានគាត់បន្ទាប់ពីយើងត្រៀមហើយគាត់ទៅវិញខំខំតែលក់ជោគជ័យទាំងអស់គ្នាហើយអ្វីដែលខ្ញុំមើលឃើញអឺ surprise ដែរផ្សារមួយកងសេមៀនអូយឡើងឡើងរងភើបជំនួសព្រោះយើងអារម្មណ៍លក់បានទៅទាំងហើយហើយអត់ថតអត់ថតធ្វើការកន្លែងណាដែល ដែលបានលុយច្រើនបែបហ្នឹងឯងខ្ញុំធ្លាប់ធ្វើការឲ្យគេច្រើនហើយប៉ុន្តែអត់អត់មានចំនួនទឹកលុយដែរយើងអាចបែបមកហើយយើងអាចធ្វើអ្វីដែលដែលយើងចង់ធ្វើដូចឧទាហរណ៍ថាចង់ទិញបានចង់អឺកាហ្វេយើងបើកមកយើងមានលុយដុំទៅយើងចង់ទិញហ្នឹងទៅវាស្រួលអត់អត់ចាំបាច់សោកច្រើនទេចាវាប៉ុណ្ណេះអូ ទេបងប្អូនអរគុណខ្ញុំស្រីមានហ្នឹងហើយជាដំបូងខ្ញុំចង់អរគុណដល់ក្រុមហ៊ុន RDC ដែលគាត់ផ្ដល់ឱកាសខ្ញុំបានចូលរួមក្នុងវិស័យអចលនទ្រព្យហើយខ្ញុំទៅតែធ្វើបានប្រហែលខែដែរប៉ុន្តែនិយាយរួមភាពតស៊ូយ៉ាងខំប្រឹងអញ្ចឹងណាដើម្បីលុបគម្រោងហើយអរគុណមេគាត់យកគម្រោងល្អល្អថ្មីថ្មីមកលុបអញ្ចឹងណាហើយ អរគុណតេជនដែលគាត់អឺទុកចិត្តលើ identity ក៏ដូចជាខ្ញុំតវ៉ាតែគាត់តែងតាមខ្ញុំអញ្ចឹងតែងតាមក្រុម identity អញ្ចឹងបងចាហើយក៏ចង់ឲ្យបងប្អូនទាំងអស់គ្នាដែលអត់លក់បានខំខំស៊ូស៊ូទាំងអស់គ្នាចាលើដុំដុំដុំដុំអូខេអរគុណច្រើនអូខេកុំស្នូលទៀតដៃខ្លាំងខ្លាំងមកបាទអឺជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំអាគីម ជារួមទៅថ្ងៃនេះសប្បាយរីករាយដែលបានធ្វើដំណើរកម្សាន្តជួបបងប្អូនទាំងអស់គ្នាហើយចំពោះចំណាប់អារម្មណ៍របស់ខ្ញុំអឺខ្ញុំជាដំបូងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំអស់ដែលទទួលនៅគម្រោងធំធំក៏ដូចជាគម្រោងល្អល្អជាច្រើនដើម្បីផ្ដល់ឲ្យខាងក្រុមការងារយើងលោកអញ្ចឹងណាបងហើយក៏អរគុណដល់អតិថិជនដែលគាត់ជឿទុកចិត្តមកលើក្រុមហ៊ុន Irish ក៏ដូចជាទឿទឹកចិត្តមកលើ និយាយរួមតែយើងគាត់ជឿជាក់លើយើងអញ្ចឹងណាបងហើយអឺថ្ងៃនេះគឺមានអារម្មណ៍ថាស្បាយខ្លាំងបងតែបានចូលមួយបងបងទាំងអស់គ្នាអញ្ចឹងណាអរគុណច្រើនអូខេខ្ញុំចាំតែចាំបងបងជួយទូរស័ព្ទទីជួយថតខ្ញុំខ្ញុំអ្នក បាទជាដំបងសូមគោរពដល់អគ្គនាយក CEO របស់ប្រធានប្រធានរបស់ក្រុមហ៊ុន IDT និងមេមេថ្នាក់ដឹកនាំផ្សេងទៀតទៅតាមក្រុមចឹងផងដែរបាទអញ្ចឹងខ្ញុំឈ្មោះនៅរិទ្ធីខ្ញុំគឺជាអនុប្រធានផ្នែកលក់នៅក្នុងក្រុមហ៊ុន IDT នៅក្នុងក្រុម Creative ចឹងសម្រាប់ភ្ញៀវដែលខ្ញុំលោកបានគឺដោយសារតែគាត់មានទំនុកចិត្តទៅលើក្រុមហ៊ុន Identity ហើយក្នុងការពៀ brand របស់ខ្ញុំជាមួយគាត់ក៏បានល្អជាលក្ខណៈថាយើងជួយគាត់អស់ពីសមត្ថភាពចឹងណាបងអរគុណបាទមានប៉ុណ្ណឹងអូខេអរគុណច្រើនទៀតដៃរបស់សាទរគ្រប់រូបបាទបាទជំរាបសួរបងប្អូនពុកម៉ែបងប្អូនទាំងគ្នាហើយក៏ជំរាបសួរដល់ តុងឡានហើយក៏អ្នកដែលនៅក្នុងទាំងអស់គ្នាអឺថ្ងៃនេះមកនេះខ្ញុំសប្បាយចិត្តសប្បាយចិត្តតែតែដែលយើងបានបានលេងជុំគ្នាមកនេះថាយើងមាន one spirit one family one heart ដើម្បីយើងជោគជ័យដល់គ្នាហើយថ្ងៃនេះមកនេះអ្វីដែលខ្ញុំចង់អរគុណគឺអរគុណដល់អតិថិជនទាំងអស់របស់ខ្ញុំហើយអរគុណអតិថិជនរបស់ IT ទាំងអស់គ្នាដែលជឿជាក់យកចិត្តដល់បងប្អូនយើងជាក្រុមផ្សាយ IT ដើម្បីសម្រាប់ចិត្តក្នុងការ ទិញជនជនអត្រមតាមរយៈ IDT របស់យើងអញ្ចឹងណាអញ្ចឹងអរគុណច្រើនសម្រាប់ការជឿជឿជាក់ទុកចិត្តហើយក៏អឺពួកខ្ញុំទាំងអស់គ្នានឹងបន្តក្នុងការសិក្សារៀនសូត្រជាពិសេសបន្តក្នុងការរកនៅគម្រោងល្អល្អថ្មីថ្មីល្អល្អតេតឹងនឹងទីតាំងតម្លៃក៏ដូចជាការរំខានកំសាន្តផ្សេងៗសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងណា ហើយគឺនឹងអរគុណបងតារាហើយអរគុណមេមេទាំងអស់គ្នាដែលដែលនៅក្នុង IDG ដែលបានចូលរួមសហការគ្នាដើម្បីជួយអមអមបងប្អូនយើងផលលុយបានច្រើនទាំងអស់គ្នាអញ្ចឹងណាហើយខ្ញុំក៏អរគុណខ្លួនឯងដែលចូលរួមជាមួយ IDG បើឱកាសឲ្យខ្លួនឯងចូលរួមជាមួយ IDG ចូលហើយក៏អរគុណបងតារាដែលផ្ដល់ឱកាសឲ្យខ្ញុំចូលរួមព្រោះអីនៅក្នុងឱកាសនេះវាជាឱកាសដែលគាត់ផ្ដល់ឲ្យដើម្បីយើងផលលុយបានច្រើនផលលុយបានច្រើនវាសុភមង្គល មានទាំងគេហៅថាស្នាមយកជាមួយគ្នាហើយក៏ជូនពរបងប្អូនទាំងគ្នាឲ្យកាន់តារីកចម្រើនហើយលោកដាច់គ្រប់គ្រប់គ្នាអរគុណច្រើនអូខេអរគុណ